ស្រឡាញ់បងតែអូននៅទេតងនឹងអ្នកចា មស្រឡាញ់អូនដូចផ្ដើមឈឺចាំទឹកភ្នែកបងស្រក់មាត់មិនដល់ដីស្រឡាញ់អូនណាស់ច្បាស់លនឹងស្រីទូដឹងចរណៃនៅនឹងអ្នកចាំងពេលខ្លះក្បែរបងអូនយំនឹកគេ ដឹងទេបងឈឺណា គ្រប់ពេលអូនប្រាប់អូននឹកគេស្រឡាញ់អូនណាតែអូននៅទាំងតងនឹងអ្នកចាំចិនអូនមិនអាចបដូរខ្លាំងអ្នកចាំ ចុងក្រោយ ផ្ដើមស្រឡាញ់អូនដូចដើមឈើចាំទឹកភ្នែកបងស្រក់មាត់មិនដល់ដីស្រឡាញ់អូនណាស់ច្បាស់លោនឹងស្រីទូដឹងចរណៃនៅនឹងអ្នកចាំពេលខ្លះក្បែរបង មិនអូនមិនអាចបដូរខ្លាំងអ្នកចា days